អឺសួស្តីអ្នកនរគ្នាហើយវីដេអូនៅក្នុងវីដេអូនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នានៅក្នុងមេរៀន Microsoft Word ហើយមិនថាមេរៀន Microsoft Word 2010 2011 12 16 19ឬនឹងក្រោមនឹងអីទេរបៀបប្រើរបស់វាក៏ដូចតែគ្នាដែរហើយឥឡូវនៅក្នុងភៅរបស់យើងយើងរៀនពី Microsoft Word 2019ហើយក្នុងរៀនមេរៀន Microsoft Word 2019នេះយើងអាចយកមកប្រើនៅក្នុង Microsoft Word 2010ក៏បានឬក៏2020ក៏បានដែរ ហើយ Microsoft Word ហ្នឹងនៅពេលដែលវា update កាន់តែខ្ពស់វានឹងបន្ថែមជំនួយឲ្យយើងកាន់តែច្រើនវាងាយស្រួលជាងយើងប្រើ Microsoft 2010អីយ៉ាងទៅហើយនៅក្នុងសភៅរបស់យើងដែរយើងនិយាយយើងរៀនអំយើងរៀនអំពីមេរៀន6មេរៀនតែក្នុងមេរៀនទី1ហ្នឹងយើងនិយាយតាក់ទងអំពីការបើកកម្មវិធីការបិទកម្មវិធីការ save ឯកសារការបើកឯកសារហើយនឹងហើយទម្រង់ទូទៅ ដែលយើង បានឃើញនៅលើ Microsoft Word ហើយនៅក្នុងវីដេអូហ្នឹងខ្ញុំសង្ខេបមេរៀនទី1មិនមែនមេរៀនទី1ខ្ញុំសង្ខេបខ្ញុំ នឹង សង្ខេបមេរៀនទាំងអស់នៅក្នុងនឹងចេញពីសភៅខ្ញុំនឹងប្រាប់អស់គ្នាហើយចំពោះនៅក្នុងមេរៀនទី1ហ្នឹងដែរខ្ញុំជាដំបូងខ្ញុំនឹងប្រាប់អស់គ្នារបៀបក្នុងការបើក Microsoft Word ឬក៏ចូលទៅក្នុងកម្មវិធី Microsoft Word ចំពោះការចូលទៅក្នុងកម្មវិធី Microsoft Word ហ្នឹងយើងចូលបានតាមពីរវិធី ដែលខ្ញុំយោងទៅតាមសភៅនេះបើសិនជាយើងចង់ យើងចង់ចូលទៅក្នុង Microsoft Word ហ្នឹងយើងអាចចូលបានតាមពីរវិធីទី1យើង double click double click នៅលើ icon របស់យើងមកបើសិនជាយើងបានទាញវាចូលទៅក្នុងមកលើនៃស្ដាប់យើង double click នៅលើហ្នឹងក៏បានឬក៏យើងមកខាងស្ដាប់ហើយយកពី open នេះក៏បានដែរវានឹងចូលទៅក្នុង Microsoft Word ឲ្យយើងវានឹងលោតផ្ទាំងបែបនេះហើយវានឹងចូលនៅក្នុង Microsoft Word ឲ្យយើងតែបើសិនជាករណី បើសិនជាករណីដែលយើងអត់មាន icon Microsoft Word នៅលើ desktop របស់យើងទេនៅលើផ្ទាំងដំបូងដែលយើងបានចូលមកទេវាអត់មាន យើងអាចបើកវាតាមពីរវិធីដូចគ្នាទៀតវិធីទី1យើងចុច Window key ហើយនឹងអក្សរ O យើងចុចពីនតាណាគ្នាមកវានឹងលូតរ៉ានឲ្យយើងហើយយើងវាយពាក្យថា WinWord យើងវាយពាក្យថា WinWord ហើយយើងចុច OK ក៏បានឬក៏យើងចុច Enter ក៏បានវានឹងលូតចូលទៅក្នុង Microsoft Word Auto ឲ្យយើងហ្នឹងអានឹងវិធីទី1 ហើយវិធីមួយទៀតយើងចុច window key ទៅតែហើយនឹងអក្សរ S វានឹងលួតអា search ឲ្យយើងឯងឬក៏យើងមិនបាច់ចុចមាន shortcut ហ្នឹងក៏បានយើងចុចអាកន្លែង geobrick នេះមកយើងវានឹងលួត search search ឲ្យយើងតែហ្នឹងចំពោះអី computer ដែលប្រើ Windows 10បើសិនជា Windows 7យើងយើងតតតែយើងចូលកន្លែង start ហ្នឹងបានវាមានកន្លែង search ឲ្យយើងអាហ្នឹងអញ្ចឹងឥឡូវខ្ញុំចូលវិញវិធីទី2យើងគ្រាន់តែចូល search ហើយយើងវាយថា word យើងវាយ2000 word មកវានឹង load ឲ្យចំពោះខ្ញុំខ្ញុំប្រើ word 2016យើងអាចវាយពាក្យ word ខ្ញុំក៏បានឬក៏យើងវាយពាក្យពេញមកវាមក Microsoft Microsoft Word មកវានឹង load ដូចគ្នាឲ្យយ៉ាងហ្នឹងហើយយើងចុចលើវាមកវានឹង load ចូលទៅក្នុង Microsoft Word ឲ្យយើងដូចគ្នាតែបើសិនជាយើងចង់ទាញវាដាក់មកលើ desktop អ្នកទាញដូចគ្នាអញ្ចឹងយើងចូលកន្លែង search មិញមិញមកហើយយើងវាយពាក្យ Word ដែរមក ហើយយើងមកស្ដាំលើវាក៏បានឬក៏យើងទាញអាព្រួយឡៃនេះក៏បានអាព្រួយឡៃនេះអាព្រួយចុចចុះហ្នឹងយើងយកយើងយកពាក្យថា open file location យើងយកពាក្យ open file location មកវានឹងចូលទៅកន្លែង file ឲ្យយើង file explorer មកហើយយើងមកស្ដាំលើវាយើងមកស្ដាំលើវាហើយយើងចូលយើងយកយើងយកកន្លែង send to នេះយើងយក send to ហ្នឹងហើយយើងយក send to desktop មក អាកម្មអាកម្ម keyword ហ្នឹងវានឹងលោតទៅលើ desktop ឲ្យយើងនេះឃើញទេវាវាលោតឈ្មោះរបស់វា Microsoft Word 2ព្រោះខ្ញុំមានមួយហើយវាអានេះវានឹងចូលឈ្មោះមួយទៀតទៅជា2ហើយអាហ្នឹងក្នុងការទាញរបស់វាចូលទៅក្នុង Microsoft Word ទាញ Microsoft Word មកដាក់នៅលើ desktop របស់យើងឥឡូវខ្ញុំសូមចូលទៅក្នុង Microsoft Word វិញបន្ទាប់ពីខ្ញុំបានប្រាប់របៀបចូលប្រមាណរបៀបហ្នឹងមកឥឡូវខ្ញុំបើកសិលឹកកិច្ចការមួយឬក៏ blank document មួយ នៅពេលដែលយើងបើកមើលអានេះជាទម្រង់ទូទៅដែលអ្នកអរគ្នាបានឃើញហើយកុំឆ្ងល់ថាហេតុអីបានផងខ្ញុំបើកមើលវាចេញពណ៌ប្រផេះឬក៏ខ្មៅអីចឹងនៅក្នុងការដាក់ពណ៌ខ្មៅឬក៏ពណ៌សឬក៏ពណ៌អីផ្សេងហ្នឹង ខ្ញុំអត់ច្បាស់ថាអ្នកនរគ្នាអាចដាក់បានទាំងអស់គ្នាព្រោះថាបើសិនជាអ្នកនរគ្នាប្រើ2010អីចឹងវាអាប់ដេតអត់ទាន់បាត់អត់ទាន់បានវាអត់ទាន់អាប់ដេតទេបើសិនអ្នកនរគ្នាប្រើ version 2016ដូចខ្ញុំឬក៏លឿននឹងអីចឹងអ្នកគ្នាអាចដូរបានទេគ្រាន់តែចូលកន្លែង file ឯមកហើយយើងយកពាក្យថា account យើងយកកន្លែង account ហ្នឹងមកបើសិនជាយើង sign in នេះទៀតវាមាន office sim ហើយនិង office background ចំពោះ office background ហ្នឹងវាមានអាកន្លែងសញ្ញាកន្លែងនេះ វាមានផ្កាយវាមានត្រីវាមានមិចវាមានសភៅអីចឹងនៅកន្លែងហ្នឹងអីចឹងដែរតែបើខ្ញុំអត់ទាត់សាញអ៊ីនយ៉ាងទេខ្ញុំចង់ដូរវាហ្នឹងដូរពណ៌បីដូរពណ៌មកវាហ្នឹងវាមាន office sim នេះមកវាមានជំរឿនខ្ញុំបីអាកប់ចំពោះ color phone នេះជាហើយប្រភេទទី1ដែលអស់គ្នាបើកមកតែងតែឃើញហើយអាកន្លែងវាមានហើយ colorful dark gray ហើយ white នេះអញ្ចឹង ខ្ញុំ recommend អ្នកនរគ្នាឲ្យប្រើ Darkray ពីព្រោះថា Microsoft Word បើសិនជាយើងប្រើលើវាច្រើនមិនថាតាមកម្មវិធី Microsoft Word ឬកម្មវិធីអីផ្សេងក៏ដោយបើសិនជាយើងមើលទៅលើ screen ច្រើនអញ្ចឹងវាធ្វើឲ្យបើយើងដាក់ពណ៌ភ្លឺភ្លឺពណ៌សពណ៌អីអញ្ចឹងវាធ្វើមាន effect មកលើផ្នែកយើងវាធ្វើក៏វាធ្វើឲ្យមានផលប៉ះពាល់លើផ្នែកយើងច្រើនបើសិនជាយើងមើលពលឺខ្លាំងពេកដល់យើងខ្ញុំសូម recommend ឲ្យអ្នកខ្ញុំប្រើ dark gray នេះវាល្ងិតអញ្ចឹងវាអត់ទៅមាន មកលើចាំងមកលើភ្នែកយើងច្រើនពេកដល់អញ្ចឹងវាទៅធ្វើឲ្យភ្នែកយើងឆាប់ឈឺហើយអាតម្រង់ទូទៅដែលអ្នកអរគ្នាបានឃើញហ្នឹងគឺអាទី1នេះអើយខ្ញុំប្រាប់ត្រួសត្រួសហើយទី1នេះអា document មួយនេះ document មួយមានការឈ្មោះផង file របស់យើងឈ្មោះអូថអានេះខ្ញុំអត់ទាន់សៀវអញ្ចឹងវា load ជា document មួយអញ្ចឹងហើយអាកន្លែងនេះកន្លែងនេះគឺអានេះសម្រាប់បတ်របស់យើង អានេះសម្រាប់ព្រមព្រមឲ្យវាទៅជាតូចថានេះព្រមអាចដកនេះព្រមវាចូលទៅក្នុងថាសបារបស់យើងអាហ្នឹងកន្លែង3ហ្នឹងហើយចំពោះការបិទរបស់វាយើងមាន2វិធីក្នុងការបិទឥឡូវខ្ញុំសូមចូលកន្លែងអឺ interface របស់វាសិនហើយចំពោះអាមកស៊ុំប៉ានេះអាពណ៌ប្រភេទស្រាប់ប៉ានេះហ្នឹងហើយវាមាន file មាន home មាន insert មាន design ហ្នឹងគេហៅថា reborn reborn ហ្នឹងគឺជាកន្លែងមួយដែលយើងអាច ប្រើថូលខ្ញុំសូមនិយាយថាថូលឬក៏ឧបករណ៍ដែលយើងអាចយកទីយកវាមកប្រើនៅលើការងារយើងធ្វើឯកសារយើងទាំងអស់នៅក្នុង Bike Server ហ្នឹងទៅហើយចំពោះកន្លែងអា menu អាកន្លែងនេះវិញគេហៅថា ribbon tab ឬក៏ tab home tab design tab insert tab គឺជាកន្លែងដែលយើងខ្ញុំបាននិយាយថាគឺជា ribbon មួយដែលយើង ឬក៏ tool មួយដែលយើងប្រើសម្រាប់ធ្វើការងារទៅលើនេះចឹងហើយ ruler អានេះគេហៅថា ruler horizontal ruler vertical ruler scroll សម្រាប់ទាញចុះឡើងហើយ zoom នេះកន្លែងនេះហៅថា zoom ចំពោះការ zoom ហ្នឹងយើងអាច zoom វាតាមពីរវិធីទី1យើងអាចចាប់យកម៉ៅហ្នឹងចាប់ទាញបរិយាបរួមនេះក៏បានដែរអាហ្នឹងចំពោះវិធីទី1ហើយវិធីមួយទៀតយើងគ្រាន់តែចុចលើ control ឲ្យជាប់មកយើងប្រើ scroll របស់យើង យើងអង្គលវាយើងអាចយើងអាប្រវល់ហ្នឹងយើងប្រវល់វាទៅមុខវាបរិចប្រវល់មកក្រោយវាបរួមអាហ្នឹងខ្ញុំពោលការព្រិចព្រោះហើយចំពោះការបិទបើកវិញឥឡូវយើងចូលការបិទបើកខ្ញុំបន្ទាប់ពីខ្ញុំបានរៀបរាប់ធូរធួរនៅលើ interface របស់វាហើយខ្ញុំចូលទៅក្នុងការបិទបើកចំពោះការបិទវិញយើងអាចបិទវាតាមពីវិធីទី1យើងគ្រាន់តែចុចកន្លែងអា clock icon ហ្នឹងក៏បានមកយើងចុចទៅវាបិទហើយវានឹងបិទឲ្យយើងហើយវិធីមួយទៀត វិធីមួយទៀតយើងអាចចូលកន្លែង file នេះមកហើយយកយើងយកពាក្យ close នេះមក វានឹងលុតបិទឲ្យយើងដូចគ្នាមួយទៀតហើយចំពោះ shortcut របស់វា shortcut ក្នុងការបិទរបស់វាយើងគ្រាន់តែចុច Alt ឲ្យជាប់ហើយនឹង F4 Alt F4 មកវានឹងលុតផ្ដាច់ឲ្យយើងដូចគ្នាដូចតែនឹងដោយការបិទដែលយើងចុចខ្វែងនេះដូចគ្នាដែរហើយបើសិនជាករណីមួយទៀតករណីមួយទៀតបើសិនជាអា ruler របស់យើងនេះវាបាត់យើងបើកមកវាអត់ឃើញអីចឹង ហើយអាចំពោះអានេះវាបាត់យ៉ាងដូចគ្នាបើសិនជាវាបាត់លូតលូតយ៉ាងដូចគ្នាតោះយើងចុចទេបានវាមកអញ្ចឹងមានយើងអាចធ្វើឲ្យបានគ្រាន់តែបើសិនជាវាបាត់អញ្ចឹងយើងអាចចុចលើ tab ណាមួយក៏បានដែរយើងចុចលើ home tab insert tab tab ណាមួយក៏បានដែរយើងគ្រាន់តែចុចមកហើយយើងយកអាកន្លែងអាមជុលនេះយើងចុចមជុលនឹងឲ្យវាជាប់វិញមកវានឹងលូតឲ្យយើងហើយចំពោះ ruler ដែលយើងបាត់វិញយើងគ្រាន់តែចុចកន្លែង view នេះ បើសិនជាគាត់យើងបាត់ ruler អញ្ចឹងហើយ ruler នេះយើងវិញវាអត់ទាន់មានផាច់ទេយើងគ្រាន់តែគ្រីសលើវាមកវានឹងលោតឲ្យឯងអាហ្នឹងចំពោះនេះឥឡូវខ្ញុំបានប្រាប់ពីអ្នកអរគ្នារបៀប interface របស់វាឬក៏ទម្រង់ទូទៅរបស់ Microsoft Word ហើយរបៀបបើករបៀបបិទហើយក្នុងការ share របស់វាក្នុងការ share ហ្នឹងយើងអាច share វាបានតាមពីរវិធីដូចគ្នាមួយទៀត share a share share a ហើយនឹង shortcut key របស់វា ចំពោះ Microsoft Word ដែលយើងអត់ទាន់បានស្រាវយើងមើលទៅនេះ arrange document មួយនេះគឺជា file ដែលយើងអត់ទាន់បានស្រាវបើមិនជាយើងស្រាវវានឹងលោតឲ្យយើងប្រូឈ្មោះហើយហើយក្នុងការស្រាវនេះយើងអាចស្រាវបានតាមពីរវិធីដូចខ្ញុំប្រាប់នេះហ្នឹងស្រាវស្រាវ A ឬក៏យើងចុចទៅលើស្រាវ icon នេះក៏បានដែរយើងចុចស្រាវ icon នេះមកវានឹងលោតចូលស្រាវ A នេះដូចគ្នាតែយើងចុចស្រាវហ្នឹងក៏វាលោតចូលឡើងនឹងដូចគ្នាដែរ ហើយចំពោះការសៀវវិញយើងចុចលើសៀវហើយយើងប្រោនេះប្រោហ្នឹងគឺជាកន្លែងដែលយើងរើសទីតាំងសម្រាប់យើងចង់សៀវដាក់កន្លែងណាហើយខ្ញុំចូលប្រោមកហើយខ្ញុំវានឹងលោតផ្ទាំងមួយខ្ញុំដាក់ទីតាំងឥឡូវខ្ញុំដាក់ទីតាំងរបស់ខ្ញុំនៅលើ desktop ហើយឈ្មោះរបស់ខ្ញុំខ្ញុំដាក់ថាវីរៈយើងចោះខ្ញុំដាក់ឈ្មោះថាវីរៈហើយ save as file thai នេះ save as thai នឹងមានន័យថាប្រភេទ file របស់ខ្ញុំប្រភេទ file ហ្នឹងវាមានច្រើនវាមាន document Word Macro អីផ្សេងទៀត PDF ឥឡូវខ្ញុំសូមអត់បញ្ជាក់ឡើងនឹងច្រើនទេខ្ញុំសូមប្រាប់ថាពីររបៀបទេទី1 save ជា Word document ហើយនឹងមួយទៀត save ជា PDF ព្រោះថា file ពីរហ្នឹងគឺយើងប្រើច្រើននៅក្នុង Microsoft Word ឥឡូវខ្ញុំសូម save វាដាក់ជា Word document ដដែលសិនចុះជា file Word ដែរឥឡូវខ្ញុំដាក់ហើយខ្ញុំចុច save មក អាកន្លែងនេះផ្សេងហ្នឹងកន្លែង document មួយរបស់ខ្ញុំហ្នឹងវាដូរទៅជាឈ្មោះវិរៈវិញហើយហើយចំពោះការ sell វិញហើយខ្ញុំពីពាក្យថាទីខ្ញុំវាពាក្យថា testing ចុះ testing មួយយ៉ាងហើយហើយខ្ញុំចង់ sell វាមួយសារទៀតបើយើងចុចខ្វែងទៅវានឹងលូតអាកន្លែងនេះឲ្យយើង sell មួយសារទៀតហើយយើងចង់ sell វាអត់ហើយចំពោះ ការសៀវដែលប្រើ shortcut key យើងគ្រាន់តែចុច control បូកនឹងអក្សរ S មកវានឹងលួចសៀវឲ្យយើងហើយយើងអាចខ្វែងវាបានតែវាអត់បង្ហាញសារឲ្យយើងសៀវមួយសារទៀតអីទេឥឡូវមកមើល file របស់យើងនេះគឺជា file ដែលយើងបានបើកតែយើងបានសៀវដាក់នៅលើ desktop ឲ្យឈ្មោះវីរៈឈ្មោះខ្ញុំអីចឹងណាហើយឥឡូវខ្ញុំបានប្រាប់អ្នកគ្នាពីរបៀបសៀវហើយឥឡូវខ្ញុំប្រាប់ពីលក្ខណៈប្រាប់អ្នកអរគ្នាពីរបៀបក្នុងការហៅ file យកមកប្រើឬក៏ open file យកមកប្រើ ចំពោះការ open file យើងមកប្រើយើងគ្រាន់តែបង្កើត blank document មួយឬក៏យើងបាច់បង្កើតក៏បានដែរយើងចូល file យើងចូល word ហ្នឹងមកអាកន្លែង recent នេះ recent ហ្នឹងមានន័យថាគឺជា file ទាំងអស់ដែលយើងបានធ្លាប់បើកធ្លាប់បើកយើងមកប្រើបើសិនជាអាកន្លែងហ្នឹងវាអត់មាន file ដែលយើងធ្លាប់បានបើកហើយយើងចង់យកមកបើកទេយើងចូលកន្លែង open another document នេះបើកកន្លែងផ្សេងមួយទៀតបន្ទាប់ពីយើងបើកមកវានឹង load ឲ្យយើង ប្រៅប្រៅដូចគ្នាយើងរើសទីតាំងដែលយើងថា file របស់យើងយើង save ទុកណាហើយខ្ញុំចង់បើក file ឲ្យឈ្មោះវីរៈខ្ញុំមិនឲ្យខ្ញុំ save លើ desktop ខ្ញុំគ្រាន់តែចូលទីតាំងរបស់យើងដែលយើងរក្សាទុកមកយើងចូលកន្លែង desktop មកយើងរើស file របស់យើងចុចលើវាមកវានឹង load ឲ្យយើងឃើញទេវានឹង load ឲ្យចាអឺហ្នឹងហើយនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងនៅក្នុង វីដេអូហ្នឹងខ្ញុំបាននិយាយអំពីរបៀបក្នុងការបើកទម្រង់ទូទៅរបៀបក្នុងការបិទរបៀបក្នុងការសៀវនិងរបៀបក្នុងការបើកយកឯកសារមកវិញហើយបើសិនជាមានចង្អុលនៅក្នុងវីដេអូហ្នឹងអ្នកនរគ្នាអាចសួរខ្ញុំបាន ដែលឆាតមកខ្ញុំផ្ទាល់ក៏បានឬក៏ឆាតដាក់នៅក្នុងក្រុមផលយើងក៏បានដែរអរគុណច្រើនខ្ញុំជួបគ្នានៅក្នុងវីដេអូបន្ទាប់